បាទសួស្តីបងប្អូននេះខ្ញុំកំពុងតែតេស្តដំភ្លើងដែលខ្ញុំរុំពីថ្ងៃមុនហ្នឹង គឺចង់ដឹងថាវាស៊ីភ្លើង220 AC ហ្នឹងប្រមាណហើយបញ្ចូលទៅអាគុយ70ហ្នឹង វាបញ្ចូលបានប្រមាណពេលតែនេះ គឺថាបានដូចបំណងបងប្អូនវាស៊ីភ្លើង AC 220ហ្នឹងគឺវាស៊ីតា មានស៊ីតាពី2.25អំពែបាទឥឡូវភ្លើងវា203វ៉ុលនេះភ្លើងថ្ងៃហ្នឹងភ្លើងហ្នឹងខ្សោយបន្តិចបាទហើយនឹង179 78វ៉ាត់ហ្នឹងហើយអានេះសម្រាប់ភ្លើងភ្លើង AC ចូលណាបងប្អូនភ្លើង AC ចូលហើយ DC DC ចេញបងប្អូន DC ដំបូងខ្ញុំរុំដំភ្លើងនេះ វាអត់ដល់12 V ទេអត់ដល់12 V ទេ DC ចេញណាអត់ដល់12 V ទេហើយខ្ញុំក៏បានយកកង់ដងមួយនេះកង់ដងហាងធំដែរបងប្អូន100 160 V 4800 UF UF ឬ microfarad ណា ហើយសត្វតែវាឡើងភ្លើងបាទវាឡើងវ៉លឲ្យដល់14វ៉លបងប្អូនតែហើយវាខ្យល់អគុយបានច្រើនដំបងអានេះអគុយចង់ចិត្តពេញណាហើយបើថាដំបងអគុយអគុយភ្លើងភ្លើងចង់អស់ចង់អស់វាបញ្ចូលបាន11អំពែបាទខ្សែមិញខ្ញុំប្រើអាខ្សែនេះដំបងខ្ញុំប្រើខ្សែហន្តោចទៅក្តៅបងប្អូនហើយផ្សែងមកតែនេះខ្ញុំប្រើខ្សែលេខធំ បាទខ្សែលេខយ៉ាងធំបន្តិចណាយ៉ាងធំបងប្អូនមុខសម្ដៅរបស់ខ្ញុំគឺនៅទេសនៅសាឡបងពួកហ្នឹងគឺមុខសម្ដៅខ្ញុំទៅផលិតដែលថាភ្លើងវិលជុំចរន្តអគ្គិសនីដែលថាវិលជុំបាទយើងមិនបាច់ប្រើរបស់វិលគឺវាវិលជុំដោយស្ងាត់ស្ងាត់ប្រព័ន្ធ inverter ហើយនឹងបញ្ចូលអគុយខ្លួនឯងអញ្ចឹង អានេះអានេះមួយមុខបាទមួយមុខទៀតហើយនៅអាប្រព័ន្ធ motor wheel del movel ហ្នឹងអាហ្នឹងផ្សេងបាទបងប្អូននេះកំពុងសាកវាបាទស៊ីភ្លើង AC តា2អាំពែ2អាំពែ160 160វ៉ាត់តែវាចេញបានច្រើនជាងគឺមានន័យថាយើងចំណាញ់យើងចំណាញ់ហើយអង្គតើដែលយើងយកមកប្រើ ដែលវាស៊ីភ្លើងពីអំពែហ្នឹងគឺអានេះអ្នកសេហើយវាបញ្ចេញមកវិញបញ្ចេញមកគឺឆ្លងកាត់អានេះសិនដំបូងខ្ញុំដកអាកងដងនេះចេញវាបានតែ10វ៉ុលជាងហើយអញ្ចឹងយើងរញអាគុយទៅវាក៏យ៉ាងម៉េចអាណាព្រោះអាគុយវា12វ៉ុល12វ៉ុលវាចូលចិត្តយើងវាយតែ13វ៉ុលជាងចុះតែខ្ញុំដាក់កងដងនេះចូលប៉ាប់ វាអាចជួយតម្លើងភ្លើងចង់និយាយថាកងដងនេះវាទុកវាជួយតម្លើងពោះ volt វាច្រើនណាស់ណាហើយ micro farad វាក៏ច្រើនដែរហើយតែអញ្ចឹងវានឹងជួយបន្ថែម volt ឲ្យយើងគឺបាន13 14 volt បាទឥឡូវអគុយឡើងបានច្រើនហើយអំពែហើយកាលណាពេលយើងបញ្ចូលអគុយអញ្ចឹងអាគុយដែលថាភ្លើងអស់ត្មង យើងបញ្ចូលគឺអំពែវាឡើងខ្លាំងហើយដល់ពេលភ្លើងទៅវាចេះតែចាប់ដើមចិត្តពេញចិត្តពេញអញ្ចឹងទៅអាកុងតរដែលថាយើងវាស់ហ្នឹងគឺអំពែវាចោះតើវាចោះដល់សូនពេលណាគឺអាគុយពេញតែយើងវាមិនទៀងទេបើថាអាគុយយើងវាមិនដូចថា100%អាគុយចុងខោដូចថាអាគុយហាំងហាំងហាំងយូខែហាំងដូចថាយូឆ្នាំអីចឹងទៅវាមិនទៀងទេ ជួនកាលអានេះវាឡើងចុះឡើងចុះដែរអំពែបើថាអាគុយយើងខូចអំពែឡើងខ្លាំងតែហ្មងអញ្ចឹងមានន័យថាអាគុយហ្នឹងវាឆក់វាទុសេតែហ្មងណាយើងមិនអាចចូលបានទេតែយើងមើលអានេះត្រឹមត្រូវលើកលែងតែអាគុយហ្នឹងវាល្អដែរបានមើលឲ្យបានត្រឹមត្រូវហើយពេលអាគុយពេញអានេះអំពែវាធ្លាក់ឥឡូវនៅសល់5ពីដំបូងខ្ញុំបញ្ចូលដំបូងអានេះចង់ចង់ចង់10 20នាទីណាខ្ញុំចូលដំបូង11អំពែបាទ ឥឡូវអាភ្លើងចូលក៏វាធ្លាក់តាមដែរវាស៊ីតាម1អាំពីចុច74ទេដំបូងវាស៊ីដល់3 4អាំពីដែរពេលពេលអានេះឡើង11អាំពីណាគឺស៊ីច្រើនអញ្ចឹងមានន័យថាអាគុយយើងចង់ពេញភ្លើងពួកនេះចេះតែចោះដូចគ្នាហើយតែពេលណាពេញបឹបអានេះវានៅ00ហ្មងបាទហ្នឹងហើយចង់មកដូចថាចែកម្លែក តាបន្តិចតួចបាទឥឡូវកំពុងតេសពួករបស់របរដែលបាននិយាយថាសាងមកឆែកនឹងឲ្យមុខសម្ដាលគឺដំណើរការទៅមុខរបស់ខ្ញុំគឺធ្វើយ៉ាងម៉េចក៏ដោយគឺឲ្យមានភ្លើងប្រើនិយាយថាភ្លើងវិលជុំភ្លើង free អញ្ចឹងណាបាទហើយចង់និយាយថា free ចុះយើងដូចថាយើងអាចបំពន់ទៅមួយអំពែហើយយើងយកមកប្រើ4 10អំពែហ្នឹងក៏វាចំណេញដែរ ចំណេញ1ជា10ហ្នឹងហើយបាទបើថាវាមិនអាច free 100%តែហ្មងយើងបានចំណេញ8 9អំពែក៏គ្រាន់ដែរដូចថាយើងធ្លាប់តែចាយថ្លៃភ្លើង បាទបងថ្លៃភ្លើងមួយខែ1000អញ្ចឹងឧទាហរណ៍ណាមួយខែ1000ហើយយើងមកបងតែមួយខែតែ200អីអញ្ចឹងក៏វាគ្រាន់ដែរតែដូចថាក្នុងខណៈដែលថាយើងនៅប្រើភ្លើងដដែលក្នុងផ្ទះយើងប្រើភ្លើងដូចថាចំនួនដដែលបាទធ្វើម៉េចដែរបងប្អូន ឲ្យតែរិះថាំឲ្យយើងបានយើងជាយាមហ្នឹងឲ្យបាន free តែហ្មង free 100%តែហ្មងអាហ្នឹងកាន់តែល្អអាដបងដំភ្លើងនេះក្តៅហាងខ្លាំងតិចពោះខ្ញុំរុំនេះរុំពិសេសបងប្អូនដោយคลิปសាមុនគឺខ្ញុំរុំដំភ្លើងដែលខ្ញុំទៅតេស្តឲ្យមើលហ្នឹងគឺអំពែវាចូលជិត200ជិត300អំពែហើយដាក់យកតែមួយសិនដាក់យកតែមួយដបងឡើយខ្ញុំអត់ទាន់ដាក់ដែក ដែកអីចំហាយកម្ដៅនឹងទេហើយនិយាយពីយកក្នុងក្ដៅក្ដៅចង់លាក់ដៃខ្ញុំថាឈ្ងៀមឈ្ងៀមស្អីតែការពិតឈ្ងៀមយកនឹងឯងតែបើខ្ញុំដាក់ដែកនេះទៅសិតតាអត់ទៅក្ដៅហ្មងបាទដែកនេះក៏ជួយបានច្រើនដែរពេលយើងប្រើកម្លាំងភ្លើងខ្លាំងខ្លាំងយើងដាក់ដែកឲ្យធំហើយយកនឹងបើយើងបន្ថែមមក2 3ទៅលើទៀតវានឹងជួយបញ្ចុះកម្ដៅបាទហើយយកក៏ប្រើបានយូរវែងហ្នឹងហើយ បាទឥឡូវនៅសាកមកចូលជាងអត់ទេហើយហ្នឹងហើយមួយថ្ងៃមួយថ្ងៃបងប្អូនអើយថ្ងៃនេះម៉ោងប្រហែលជាម៉ោង7:09យប់ហើយបងប្អូនពុកតែសាកតាំងពីធ្វើតបធ្វើអីអីក្រោយខាងក្រោយមកដំបងខ្ញុំធ្វើមុខផ្ទះហើយពេលយើងធ្វើការអញ្ចឹងទៅធ្វើរួចយើងជូនរបស់របរចេញចូលចូលថាចង់ខ្ជិលដែរហ្នឹងណាហ្នឹងតែឥឡូវយើងមិនបាច់ជូនចេញចូលទេ នៅលើតុនឹងដំងរបស់របស់នៅចាំកន្លែងដំងហ្នឹងយើងធ្វើធ្វើទៅមួយដេកយើងក៏មួយទឹកហូបបាយរួចក៏ចូលដេកទៅហើយព្រឹកឡើងមានពេលវេលាសល់បន្តិចតួចអញ្ចឹងទៅយើងក៏ធ្វើតអញ្ចឹងទៅយើងមិនជូនរបស់របរអញ្ចឹងទៅរៀបចំរបស់របរអីទុលវីកុនសោលអីអញ្ចឹងទៅហើយតែពេលមករើរស់សាថ្មីមកធ្វើសាថ្មីហ្នឹងទៅដារោទៀតមិនអញ្ចឹងណាបងប្អូនណា ហ្នឹងហើយគម្រោងការគឺអញ្ចឹងឯងឥឡូវខ្ញុំបានសួរតុកធ្វើអីមកហើយដាក់ភ្លើងដាក់ចំណៅអីទៅអាចធ្វើបានយូរហើយបើចិត្តអង្គុយទៅងាយងាយហើយការងារពីម៉ោង5មកអង្គុយគិតបងអូនហើយគិតគិតគឺច្រើនយ៉ាងណាបងប្អូនដែលខ្ញុំនៅគិតហ្នឹងណាគឺច្រើនយ៉ាងវាមានអាវិលចំ220អស់220អាកងយងធំហ្នឹងផ្សេង វិលចំ24វ៉ុលមកបញ្ចូលគឺ12វ៉ុលចាញ់220ហ្នឹងផ្សេងតែអាវិលចំអត់ប្រើម៉ូទ័រវិលអត់ប្រើប្រព័ន្ធចលនាហ្នឹងផ្សេងគឺអានេះទៀតបាទធ្វើ3 4យ៉ាងគឺយើងសាអាណា បានមុនយើងអាចនឹងរៀបចំបើថាវាបានស្រួលបុល100%ហើយយើងនឹងអាចរៀបរៀបចំអញ្ចឹងទៅធ្វើជាតូមួយស្អាតដៃយូរអីអញ្ចឹងទៅណា យួរម្នាក់ដូចថាមកធ្ងន់កនបន្តិចទៅបើថាពីរនាក់មកសុបាយអញ្ចឹងទៅយើងអាចដូចថាសល់ភ្លើងប្រហែលជា3000វ៉ាត់អីចឹងទៅយើងអាចធ្វើប្រើភ្លើងក្នុងផ្ទះតូចតូចល្មមបានយើងមិនចាំបាច់ទៅប្រើសន្តិជាប្រើអីតូតកអីទេបាទដាំបាយមកផ្លែផ្លែអីអាហ្នឹងអាចបានចឹងទៅនឹងអាចធ្វើចែកចាយទៅឲ្យបងប្អូនប្រើប្រាស់បាទតាមភូមិស្រុកនៅតាមស្រែតាមចំការបាទ ហើយនៅតាមតំបន់ដែលថាដាច់សញ្ញាលអត់ថាថា ភ្លើងទៅម្ដងអីចឹងណាកម្រោការខ្ញុំគឺគិតអញ្ចឹងបងអូនហើយបើខ្ញុំធ្វើបាន សម្រាប់អញ្ចឹងមែនខ្ញុំរៀបចាច់ចាយខ្ញុំរៀបលក់ខ្ញុំអត់គិតតម្លៃអីខ្ពស់ទេអញ្ចឹងថាខ្ញុំចង់និយាយថារបស់ដែលខ្ញុំទិញមកប្រហែលហើយនឹងខ្ញុំបោកថ្លៃកម្លាំងខ្ញុំបន្តិចតួចតែប៉ុណ្្នឹងទេកម្លៃដូចថា ខ្ចៅចងទៅកម្លាំងមូលខ្ចៅមូលអីតិចតួចទៅបាទពីលើទៅខំ4 10%នឹងឯងក្នុងចិត្តគឺខ្ញុំចង់ជួយចង់ជួយមនុស្សចាស់តាមសត្រាយើងអីបងប្អូនអើយសក់ស្រែភ្លើងទៅម្ដងទៅនឹងនេះចាស់ហើយពេលឈឺស្កាត់យកប្រលប់គាត់អញ្ជើញគាត់លើទៅបន្ទប់ទឹកអីពិបាកណាស់បងប្អូនហ្នឹងហើយហើយដូចមានបអីបងប្អូនបងប្អូនធွာថាបងប្អូនធွာចាស់ បាទគាត់កម្រងការគាត់ទាំងចឹងដែរតែខ្ញុំក៏មានមុខសម្ដៅដូចគាត់អញ្ចឹងឯងហ្នឹងហើយហើយក៏តាក់ទងគ្នាតាម Facebook មកអីរាល់ថ្ងៃអញ្ចឹងណាធ្វើមិនក៏ដោយឲ្យតែមានភ្លើងឲ្យមានពន្លឺឲ្យមនុស្សចាស់ពេលគាត់ងើបអញ្ជើញទៅបន្ទប់ទឹកអីហ្នឹងគាត់បានភ្លឺបំភ្លឺផ្លូវទៅថាគាត់បានដើរទៅអញ្ចឹងណាណាកម្រងការគឺប៉ុណ្ណឹងទេអត់មានថា អីគិតតម្លាយបោកទៅលើ4 10ដងទៅលើមិនមែនទេគឺកម្លាំងការគឺចង់ជួយថាដល់មនុស្សចាស់អីតាមភូមិស្រុកដាច់ស្រយាលឲ្យមានភ្លើងទៅដល់អីចឹងដុតទៀនហើយណាក៏ចូលអគុយចូលអគុយហើយចូលបើថាប្រើភ្លើងអគុយវាអគុយអស់អញ្ចឹងទៅដឹកជញ្ជូនទៅបញ្ចូលនៅឆ្ងាយអីចឹងណាហើយបើឲ្យគាត់ដាក់ទាំងសាលាក៏ចង់និយាយថាផ្ទះ ក្រុមគ្រួសារទីពលហ្នឹងហើយហើយដាក់ទាំងសាលាសម្រាប់ទាំងហាងខំក៏ប្រើដើមទុនហាងខ្លាយបន្តិចហ្នឹងហើយបាទសូមអរគុណនេះខ្ញុំនឹងធ្វើបដាបដាហើយខ្ញុំនឹងតេស្តពួកនេះតើមានរបស់ណាដែលត្រូវក្តៅខ្លាំងឬទទួលមិនបានខ្ញុំនឹងតេស្តមើលបាទសូមអរគុណច្រើនឥឡូវអាគុយនេះឡើងចុះឡើងចុះបាទអាគុយនេះគេប្រើគេ ដេឡានមកហើយគេផ្លាស់ពីឡានមកបាទហើយខ្ញុំបានយកមកប្រើសាកបងនោះវាមិនល្អ100%ប៉ុន្មានទេតែប៉ុន្តែយើងអាចនឹងសាកតេសហ្នឹងហើយតេសដើម្បីយើងធ្វើការទៅមុខបាទបាទសូមអរគុណ